ជំរាបសួរបងប្អូនជំរាបសួរស្វាគមន៍បងប្អូនណាអឺខ្ញុំកណាខ្ញុំអឺផ្សាយរយៈពេលខ្លីទេមិនវែងទេបាទអូផ្សាយសានេះ គឺនៅលើក្រែបាទទៅមកពី ធ្វើការមុននេះបន្តិចបណ្ដិឆ្លៀតឱកាសអឺផ្សាយ នឹងជំរាបជូននឹងជូនជាយោបល់ដល់បងប្អូន ជាពិសេស គឺខ្ញុំចង់ផ្ដោតទៅលើបុគ្គលិកក្រុមហ៊ុន Naga World បាទចង់ជូនជាមតិយោបល់ទៅគាត់ទេបាទតែគាត់ណាជាមតិយោបល់ទេបាទណាពួកគាត់អាចយកទៅធ្វើ បានក៏បានបើមិនបានទេ វាគ្រាន់បើជាជាងយើងអត់ណាបាទបងវណ្ដាសុកបាទជំរាបសួរបងអឺមអញ្ចេះអឺមមុននេះ បន្តិចប្រហែលជាប្រហែល1ម៉ោង2ម៉ោងមុននេះគឺខាងសន្តិសុខក៏ដូចជាខាង សមត្ថកិច្ចរបបហ៊ុនសែននឹងបានចាប់ប្អូនស្រីឈឹមស៊ីធរ បាទបានចាប់ប្អូនស្រីឈឹមស៊ីថយើងពិនិត្យមើលព័ត៌មាន ការចាប់ខ្លួនប្អូនស្រីឈឹមស៊ីថហ្នឹងដូចជាដូចជាតណាត់តណែងណាបងប្អូនដូចចោដូចពួកចាប់ចម្រិត នៅលើទីផ្សារ ដូចក្រមចាប់ចម្រិតរបៀបធ្វើការរបស់ហ៊ុនសែនហ្នឹងខ្ញុំមិនដឹងថាតើអឺ គេធ្វើការរបៀបមិនទេអានឹងឯងដែលយើងតែនិយាយថា អារបបចោរាធិបតេយ្យអារបបចោលួចចោប្លន់ណាដល់ពេលយើងនិយាយចឹងទៅវាវាអតិតភាពនៃការចាប់ចងនៃការចាប់មនុស្សនឹងវិញចឹងណាបងប្អូនណា មើលរបៀបវាចាប់ហើយគ្មានអាញាធរដែលមកចាប់មកយកខ្លួនមកនាំ ខ្លួននឹងទៅទៀតក៏មិនបង្ហាញនៅដីកា ហើយក៏មិនមានសមត្ថកិច្ចមកជាលក្ខណៈឯកសន្តានសមត្ថកិច្ចជាលក្ខណៈ civil អញ្ចឹងយើងឃើញថាខ្ញុំមិនដឹងថាតើរបបហ៊ុនសែននឹងគឺយ៉ាងណាយ៉ាងណីទេវា អារបបដែលយើងហៅថារបបចោរាធិបតេយ្យហ្នឹងវាជាការពិតមែនហើយបាទវាជាការពិតមែនហើយរបបហ្នឹងនិយាយរួម គេមិនដឹងទេប៉ុន្តែខ្ញុំខ្ញុំមើលឃើញអំពីការខាត់ខ្លួននិងការចាប់ខ្លួនអឺរបស់ អាញាធរហ៊ុនសែនហ្នឹងអារបបចោរាធិបតេយ្យហ្នឹងខ្ញុំមើលទៅខ្ញុំទាស់ភ្នែកខ្ញុំទាស់ភ្នែកហើយដូចថាវាវាប្រឆេះបេះដូងយើងនឹងឲ្យឲ្យមានអារម្មណ៍ថាក្តៅក្រហាយតាមពិតមិនមែន ជារឿងយើងទេប៉ុន្តែ នៅពេលដែលយើងឃើញការអនុវត្តច្បាប់ស្រុកគេខ្ញុំឃើញការអនុវត្តច្បាប់ ស្រុកនេះហើយនឹងការអនុវត្តច្បាប់ស្រុកយើងណាវាខុសគ្នាគឺថាការអនុវត្តច្បាប់របស់ពួកវាអត់គោរពសិទ្ធិមនុស្សខ្ញុំឯកភាព ទៅលើការអនុវត្តច្បាប់ត្រឹមត្រូវទៅលើការអនុវត្តច្បាប់ត្រឹមត្រូវខ្ញុំឯកភាព ខ្ញុំអត់បដិសេធទេប្រទេសណាក៏គេមានការអនុវត្តច្បាប់មានច្បាប់ដែរចំណុចនឹងមួយគឺខ្ញុំអត់បដិសេធទេប្រទេសដែលអនុវត្តច្បាប់ ប៉ុន្តែខ្ញុំសូមជំរាបថាប្រទេសលទ្ធិប្រជាធិបតេយ្យការអនុវត្តច្បាប់ត្រូវតែគោរពសិទ្ធិមនុស្សហើយប្រទេសដែលប្រជាធិបតេយ្យអ្នកប្រើប្រាស់សិទ្ធិមនុស្សត្រូវតែគោរពច្បាប់ដូចគ្នាមិនមែន មានតែមួយទេអ្នកប្រើសិទ្ធិក៏គោរពច្បាប់ អ្នកអនុវត្តច្បាប់ក៏គោរពសិទ្ធិអានឹងគឺជាគោលការណ៍ស្នូល នៃប្រទេសប្រកាន់របបលទ្ធិប្រជាធិបតេយ្យ ខ្ញុំជឿថាបងប្អូនក៏ប្រហែលជាមានបេះដូងដូចខ្ញុំចឹងដែរនៅពេលដែលយើងឃើញរូបភាពនៃការចាប់ខ្លួនដូចជាជនម៉ាស់ផ្សាដូចជាពួកពីលម៉ាស់ផ្សាមកចាប់មនុស្សកដាលវងកដាលវាលចាប់ញាត់ចូលឡានដូចចាលែងដូចចាប់ជ្រូកចាប់គោចាប់ក្របីបោះលើប្រទេសអឺអីហ្នឹងគឺថាអាហ្នឹងគឺជាជារឿងការបង្ហាញ អឺអំពើខូខើណាវាជាការបង្ហាញអំពើខូខើវិញទេនៅពេលណាដែលយើងធ្វើអញ្ចឹងណាបាទខ្ញុំទៅមកពីធ្វើការបងសេមយ៉លវ៉ាងខ្ញុំទៅមកពីធ្វើការហើយឆ្លៀតឱកាសឡាយតែបន្តិចទេ បាទมันវែងដែរទេបាទបងប្អូនគ្រាន់ណា ចូលរួមឃើញទស្សនភាពការចាប់ខ្លួនរបស់ប្អូនឈឹមស៊ីថហើយប្អូនស្រីម្នាក់ហ្នឹងគាត់ល្អ ខ្ញុំមានមិត្តភ័ក្តិដែលធ្វើការជាមួយគាត់អឺខ្ញុំមានមិត្តភ័ក្តិក្នុងសហជីពហ្នឹងដែលធ្វើការជាមួយគាត់តែគាត់មិនស្គាល់ខ្ញុំទេតែសហជីពខ្ញុំស្គាល់ច្រើនព្រោះខ្ញុំស្គាល់មិនមែនខ្ញុំស្គាល់គេទេ គឺខ្ញុំអឺមានមិត្តភ័ក្តិធ្វើការជាមួយស្ទើរតែគ្រប់សហជីពបាទស្ទើរតែគ្រប់សហជីពអឺ ចំណុចនេះជាចំណុចមួយដែលខ្ញុំចង់និយាយថារបៀបខាត់ខ្លួនរបៀបចាប់ខ្លួនរបស់ហ៊ុនសែនគឺខូខើគឺគេប្រើពួកម៉ាស់ផ្សាមក ដឹកនាំរបៀបម៉ាស់ផ្សាមកដឹកនាំប្រទេសហើយអឺការចាប់ខ្លួននៃប្រទេសប្រជាធិបតេយ្យគេមិនធ្វើដូចរបបហ៊ុនសែនទេពីព្រោះអឺការប្រើប្រាស់សិទ្ធិមិនមែនជាបទអក្រិតកម្មណា មិនជារឿងបត់អក្រិតកម្មទេបាទបើបត់ព្រមត្តនអក្រិតកម្មបងលេសធារីអានឹងគេគិតផ្សេងរបៀបធ្វើការប៉ុន្តែការធ្វើបាតកម្មដោយសន្តិវិធីគាត់នៅនឹងតា យើងអាចយកដីការបស់តឡាការដែលកោះហ្នឹងយកដីកាមកមកបង្ហាញនៅមុខសាធារណៈសមត្ថកិច្ចដែលនាំដីកាមកហ្នឹងលើកទី1លើកទី2លើកទី3ឲ្យ សម័យខ្លួននឹងបង្ហាញទៅបង្ហាញខ្លួននៅ មុខតឡាការ ឬក៏ចូលខ្លួនទៅក្នុងតឡាការអាហ្នឹងបាទបាទខ្ញុំបងវឌ្ឍនាទេពខ្ញុំពិបាកដេកដែរប៉ុន្តែអត់អីទេវាខ្ញុំសឹងតែធ្លាប់ហើយពីព្រោះការងារខ្ញុំវាយប់ថ្ងៃយប់ថ្ងៃវាអត់ទៀងទាត់បាទ ទ្រាំតាមវាសនាទៅធ្វើម៉េចយើងអ្នកក្រខំប្រឹងធ្វើការចឹងហ្នឹងអឺខ្ញុំខ្ញុំគ្រាន់តែប៉ុន្តែសួរថាតើពួកហ៊ុនសែននឹងស្គាល់ពីនីតិវិធីនឹងឯងមិនមែនថាវាអត់ស្គាល់ទេពួកអានេះមិនមែនវាអត់ស្គាល់ទេប៉ុន្តែវាចង់បង្ហាញអំពីភាពចោរាធិបតេយ្យរបស់វានឹងអំពីភាពម៉ាស់ផ្សារបៀបដឹកនាំតាមបែបម៉ាស់ផ្សារបស់ពួកវានឹងវាចង់បង្ហាញថាពួកវានឹងគ្រាន់បើ ក៏ដោយមកអាគ្រាន់បើបានតែមួយជាតិអានឹងពួកឯងនឹងតំណងគ្រាន់បើតាបានតែមួយជាតិនឹងទេឯងអត់មានគ្រាន់បើ2 3ជាតិ2 3តំណទេអានឹងគ្រាន់តែប្រាប់ពួកវាអញ្ចឹងបាទពួកអាគ្រាន់បើតែមួយតំណហៅវាអាគ្រាន់បើមួយតំណទៅបានបាទវាអត់មានគ្រាន់បើ2តំណទេបាទហើយបើឡើងដល់2តំណ3តំណវាត្រូវវិនិច្ឆ័យពូជហើយពួកអស់នេះនោះបាទវាត្រូវវិនិច្ឆ័យពូជហើយអានឹងគឺវាអញ្ចឹង រឿងមួយទៀតដែលអ្វីដែលខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនហ្នឹងគឺពាក់ព័ន្ធជាមួយនឹងបញ្ហារឿងបងប្អូនអឺខាងសហជីពប្អូនសិធរគាត់គឺជាប្រធានសហជីពនៅ ក្នុង Nagavel ប្អូនសិធរគឺប្រធានសហជីពនៅក្នុង Nagavel ហើយប្អូននឹងទៀបល្អិតហើយបកកែសម្ដីដែរប្អូនហ្នឹង ស្អាតទៀបល្អិតបាទប៉ាកែសម្ដីអឹមបងប្អូនកុំបញ្ចប់ ការធ្វើកោតកម្មឬបាតកម្មដើម្បីទៀមទាបើចាប់ប្រធានសហជីពមួយត្រូវតែងតាំងគ្នាឯងភ្លាមភ្លាមហើយយើងត្រូវរៀបទុកចាប់ប្រធានមួយបង្កើតប្រធានមួយទៀតចាប់ប្រធានមួយបង្កើតប្រធានមួយទៀត ហើយបន្តការតស៊ូនឹងតទៅទៀតកុំបែកឲ្យសោះកុំបែកឲ្យសោះព្រោះវាមកចាប់វាមកបលេះទេ ពួកវាមកបលេះទេ វាបលេះឲ្យយើងខ្លាចអញ្ចឹងវិធីដែលបងប្អូនអាច បន្តទៅទៀតដើម្បីរកដំណោះស្រាយព្រោះយើងអត់ធ្វើអីទេយើងអត់ធ្វើអីខុសទេបើថាបើសិនណាជាប្អូន ប្រធាននឹងត្រូវគេចាប់យើងបង្កើតប្រធានថ្មីនៅក្នុងនឹងទៀតហើយយើងបង្កើតអនុប្រធានទី1ទី2 ចាប់ប្រធាននឹងទៀតយើងចាប់យើងដាក់តំណាងយើងទៀតចាប់មួយទៀតយើងដាក់តំណាងយើងទៀតចាប់មួយទៀតយើងដាក់តំណាងមួយទៀតមើលមើលឲ្យវាចាប់ឲ្យអស់300នាក់នឹងមើលឲ្យវាចាប់ឲ្យអស់300នាក់នឹងមើលបងប្អូនឲ្យវាចាប់បើសិនណាជាគ្មានដំណោះស្រាយហើយកុំបញ្ចប់កុំបញ្ចប់តើតែមានដំណោះស្រាយកុំឲ្យគេប្រលេះយើងម្ដងមួយម្ដងមួយបានដោយជោគជ័យ តើតើគេមានដំណោះស្រាយឲ្យយើងពីព្រោះយើងមិនមែនបាតកម្មតម្លាក់រដ្ឋាភិបាលទេណាយើងគ្រាន់តែបាតកម្មឬក៏កោតកម្មដើម្បីឲ្យថៅកែរោងចក្រពពួកយើងត្រូវការសហជីពយើងត្រូវការសហជីពនៅក្នុងក្រុមហ៊ុន វាមិនចង់ឲ្យមានសហជីពពីព្រោះវាងាយស្រួលនៅក្នុងការដែលធ្វើទុកបុកម្នេញកម្មករដកកម្មករដាក់កម្មករស្រឡាញ់អាណាអាណាមិនពេញចិត្តដេញចេញអីតាមតែក្បាលវល់របស់វា អានឹងដែលវាមិនចង់បានកម្មកមិនចង់បានសហជីពអញ្ចឹងចំណុចហ្នឹងជាចំណុចមួយដែលខ្ញុំកណាខ្ញុំចង់បញ្ជាក់ប្រាប់ទៅបងប្អូនខាងបុគ្គលិកដែលត្រូវបានគេបដិញ្ញចេញហ្នឹងត្រូវបន្តធ្វើសកម្មភាពហ្នឹងអស់ពីមួយចាប់ប្រធានមួយដាក់ប្រធានមួយទៀតបរោះអសន្ននៅក្នុងការដឹកនាំធ្វើកោតកម្មហ្នឹងចាប់មួយដាក់មួយទៀតចាប់មួយដាក់មួយទៀត ហើយឲ្យគាត់មានថ្្វីមាត់មានស្នាដៃមើលឲ្យវាចាប់ឲ្យគ្រប់300អ្នកមកមើលមើលឲ្យវាចាប់អីក៏វាអីវាក៏អកក់អក្ខីម៉េះបងប្អូនឲ្យវាចាប់អាហ្នឹងគឺចំណុចទី1ដែលខ្ញុំចង់ជូនជាយោបល់ទៅបងប្អូនបុគ្គលិកអឺ Naga រឿងទី2បើអាចខាងសហជីពពាក់ព័ន្ធទាំងឡាយដែលធ្វើការជាមួយនឹងសហជីពអន្តរជាតិ បើសិនណាជាពួកអាគិបាញ់ម្ចាស់ថៅកែនាហ្គានឹងអាម្ចាស់នឹងថាជន់ជាតិម៉ែវាស្អីនោះហើយដែលមានប៊ុនរ៉ានីនៅពីក្រោយខ្នងដែលមានភៀកហ៊ុននៅក្នុងនឹងនឹងគឺសំខាន់នឹងគឺសម្ដេចណាសម្ដេចកតិណែអាចបណ្ឌិតនឹងក៏សម្ដេចកតិកិតបណ្ឌិតនឹងគឺជាម្ចាស់ភៀកហ៊ុននៅក្នុងអាណាកានឹង កាលពីមុនហុកឡង់ឌីក្រោយមកហ្នឹងពេលដែលហុកឡង់ឌីងាប់ទៅប៊ុនរានីហ្នឹងគឺជាអ្នកទទួល អាភិហ៊ុននៅក្នុង Naga World ហ្នឹងអញ្ចឹងអាថកែជនជាតិស្អីនោះវាដោះស្រីវាមិនបានទេពីព្រោះអាថកែនោះវាមានភិហ៊ុនតិចជាងប៊ុនរានីទេប៊ុនរានីទើបគាត់មានភិហ៊ុនច្រើននៅក្នុងហ្នឹងពូជហ៊ុនសែននឹងវាមានភិហ៊ុនច្រើននៅក្នុងហ្នឹងអញ្ចឹងហើយបានជាអាហេងសួរនឹង ពួកអាគេបាញ់អស់ហ្នឹងខ្ញុំនិយាយចឹងទៅពួកអាគេបាញ់អស់ហ្នឹងវាចេញមកដើម្បីចោតប្រកាន់កម្មកកម្មការនេះដោយសារអីដោយសារតែផលប្រយោជន៍បុនរានីហ្នឹងបុនរានីនិងហ៊ុនម៉ាណានឹងវាតែមួយទេយើងនិយាយចំចេះតែបងទៅណាម៉ែវាឪវាកូនវាហ៊ុនសែននឹងតែមួយទេយើងនិយាយតែបុនរានីកូនឲ្យតែពាក់ព័ន្ធនឹងពូជហ៊ុនសែនគឺពូជហ៊ុនសែននឹងតែម្ដងគឺមានភាកហ៊ុននៅនាការហ្នឹង អាតកែជនជាតិគេនោះវាមានភាគហ៊ុនតិចតួចទេ វាមានភាគហ៊ុនតិចតួចប៉ុន្តែទោះជាវាមានភាគហ៊ុនតិចតួចក៏ដោយ បងប្អូនខាងសហជីពទាំងអស់បងប្អូនអាចដាក់ពាក្យបណ្ដឹង ពីរឿងការរំលោភទៅលើសិទ្ធិកម្មករ ទៅខាង ILO ទៅខាង International គេហៅខាងអឺអឺអង្គការពលកម្មអន្តរជាតិសហជីព យើងមានសហជីពអន្តរជាតិខ្ញុំជឿថានៅក្នុងស្រុកខ្មែរយើងមានអ្នកធ្វើការជាមួយនឹងសហជីពអន្តរជាតិហើយដូចជាខាងប្អូនស៊ីថអីជាដើមហ្នឹងគឺប្រហែលជាគាត់ធ្វើការជាមួយនឹងក្រុមហ៊ុនអន្តរជាតិអសហជីពអន្តរជាតិដូចជាករណីដែលប្អូនសិទ្ធហើយមានរូបអន្តរជាតិទៅបង្រៀនអីហ្នឹងប្រហែលជា សហជីពអន្តរជាតិ សហជីពនឹងគឺគាត់ជាសមាគមសហជីពអន្តរជាតិនឹងគឺស្របតាមច្បាប់អត់មានខុសច្បាប់ទេដោយពួក RCPP អីវាយកការបង្រៀនរបស់សហជនជាតិបរទេសទៅបង្រៀនប្អូនសិទ្ធបង្រៀនអីយកតែរូបភាពមកវាថាគេបង្រៀនឲ្យធ្វើបដិវត្តពណ៌បដិវត្តពណ៌ម៉ែវាស្អីណាពួកវានឹងហើយជាអ្នកបដិវត្តពណ៌មានអាណាបដិវត្តពណ៌ក្រៅតែពីពួកវាមានកភ្លើងនឹងពួកវានឹងឯងគឺជាអ្នកបដិវត្តពណ៌វាចោតគេជាអ្នកបដិវត្តពណ៌ អាអ្នកកាន់អំណាចចឹងហើយបានជាជេមសុកគាត់ធ្លាប់និយាយថាហ៊ុនសែននេះវាជុះអាចមិនចេញក៏វាបន្ទោសគេណាវាដើរដើរធ្លាក់ពងក៏បន្ទោសគេវាដើរដើរដួលបកាច់ខ្លួនវាក៏វាបន្ទោសគេនិយាយរួមស្អីក៏វាបន្ទោសគេដែររឿងវាធ្វើខ្លួនវាសោះវាបន្ទោសគេអាទាំងអស់អាបដិវត្តពណ៌ក៏វាពួកអ៊ុតទៀមក៏វា អាយ៉ងយួនក៏វា អាក្បត់ជាតិក៏វាប៉ុន្តែវាមានថាវាណាក្បត់ជាតិវាចោតទៅគេអ្នកដែលមិនបានធ្វើអីសោះថាជាជនក្បត់ជាតិអញ្ចឹងណាពួកអាគុំនេះសណ្ដានពួកអាគុំនេះបាទខាង ILO បាទ International Labor Organization អានឹងបងប្អូនទៅទៅខាង ILO នឹងបងប្អូនដឹងទៅខាង ILO បន្ទាប់មក សនំពរឲ្យអាយឡូជួយអន្តរាគមទៅបណ្ដាប្រទេសអាឈ្មោះតកែនឹងឈ្មោះស្អីម្ចាស់ណាហ្កានឹងឲ្យគេដាក់វានៅក្នុងបញ្ជីខ្មៅពីព្រោះវាធ្វើបាបកម្មករដូច្នេះបើសិនណាជាដាក់ឈ្មោះអាតកែនឹងព្រោះអាតកែនឹងបើសិនណាវាមានភាកហ៊ុនវាមិនមែនមានភាកហ៊ុនតែមួយដាក់បញ្ចូលវាទៅក្នុងបញ្ជីខ្មៅទៅ អញ្ចឹងអាការរំលោភសិទ្ធិមនុស្សនិងរំលោភសិទ្ធិកម្មករនឹងវាអត់សូវមានទេនៅពេលណាដែលឧបមាថាបើវារស់ស៊ីនឹងជាមួយប្រទេសណាខ្លះវាដឹកតំណែងវាយកអីវ៉ាន់វាពាក់ព័ន្ធអីខ្លះដាក់អាតកែនឹងនៅក្នុងមជីខ្មៅប្តឹងឲ្យដាក់អាតកែនឹងនៅក្នុងមជីខ្មៅហើយឲ្យគេសើជ្រាវមើលថាតើអ្នកណាដែលមានភាគហ៊ុននៅក្នុង Naga World នឹងណាអ្នកណាដែលមានភាគហ៊ុននៅក្នុង Naga World នឹងខ្លះដាក់ឯងទនកម្ម ម្ចាស់នឹងតែម្ដងបើសិនណាជាអាចធ្វើបានណាបើអាចធ្វើបាននឹងសហការសហជីពនឹងត្រូវតែជួយគ្នាទៅវិញទៅមកសហជីពសហព័ន្ធនឹងណាសមាគមសហជីពរចនាសម្ព័ន្ធសហជីពគួរតែធ្វើការងារអស់នឹងពីព្រោះកម្មករដែលទៀមទានឹងមិនមែនតិចខែណា5 6ខែឬតំណឹង5 6ខែបើសិនណាជាយើងធ្វើការងារនឹងបើសិនណាជាអារបបហ៊ុនសែននឹងមិនរកឲ្យទេមានន័យថាគ្នាវា វាមិនរកឲ្យមានន័យតែគ្នាវាបើវាមិនរកឲ្យហេតុអីបានជាយើងមនោតំណស្រ័យតាមយន្តការមួយទៀតផ្សេងទៀតឲ្យអន្តរជាតិជួយអន្តរាគមខាង ILO ឲ្យ ILO ជួយអន្តរាគមទៅបណ្ដាប្រទេសដែលហៅមើលមើលថាតើអាតកែនឹងវារកស៊ីជាមួយនឹងប្រទេសណាខ្លះហើយអាតកែនឹងវាមានក្រុមហ៊ុនអីខ្លះដាក់ទុនកម្មវាឲ្យដូចពួកអាដែងមួយចំនួនមើលដាក់ទុនកម្មបុគ្គលដាក់ទុនកម្មពួកវានឹងណា ទៅដាក់ទៅវាមានបញ្ហារឿងអីដែលវាមិនដោះស្រាយដាក់ទនកម្មមកវាដោះស្រាយប៉ុន្តែមិនអញ្ចឹងទេយើងអត់ធ្វើការងារនឹងឬក៏យ៉ាងណាអានឹងខ្ញុំមិនដឹងទេហើយជាពិសេសគឺខាងសហជីពនឹងខាងសហជីពនឹងនៅស្រុកអាមេរិកនេះណាសហជីពជាមួយនឹងរដ្ឋាភិបាលណាគេត្រូវគ្នាបងប្អូនដឹងមិនទេ កាលពីសម័យ Donald Trump គាត់ជាប់ក៏គេបើកប្រធានគេគេបង្កើតប្រធានសហជីពសម្រាប់ការងារនឹងដែរគេដូរប្រធាននេះទៅប្តីហើយគេដូរប្រធានសហជីពទៀតគេរើសប្រធានសហជីពទៀតសម្រាប់សម្ព័ន្ធសម្រាប់រដ្ឋសហព័ន្ធណាអញ្ចឹងនៅស្រុកយើងហើយបងប្អូនដតៃដតៃទៀត គួរតែគួរតែ ធ្វើការងារក្នុងផង ធ្វើការងារនេះផងជាពិសេសសម្ព័ន្ធសហជីពមិនមែនឃើញសហជីពមួយកំពុងតែប្រឈមនឹងបញ្ហា សហជីពមួយទៀតនៅឈរស្ងៀមចាំមើលទេណានៅឈរស្ងៀមចាំមើលទេនៅម៉ាឡេស៊ីមាននៅម៉ាឡេស៊ីមាននាការមួយកន្លែងមួយកន្លែងគង់នៅ Genting Highland ជនជាតិម៉ាឡេស៊ីធ្វើនៅ Naga ប្រាក់ខែបាន1500ឡើងទៅបាទអាខ្ញុំមិនដឹងថាតើវាជាសម្ព័ន្ធជាមួយគ្នាឬក៏យ៉ាងណាយើងអត់ដឹងទេណាប៉ុន្តែពួកអានឹងគួរតែដាក់ទណ្ឌកម្មវាស្នើសុំឲ្យ ILO អន្តរាគមរឿងហ្នឹងពាក់ព័ន្ធជាមួយនឹងពលកម្មអានឹងបើពាក់ព័ន្ធជាមួយនឹងការរំលោភសិទ្ធិ ពាក់ព័ន្ធជាមួយនឹងការដេញការអីនឹងដោយគ្មាន ផ្ដល់ប្រាក់អត្ថប្រយោជន៍ឬក៏ដេញដោយមិនឲ្យមានសហជីពមិនឲ្យមានអីហ្នឹងអានឹងគួរតែខាង ILO ហ្នឹងជួយអន្តរាគមរឿងហ្នឹងហើយទៅតាក់ទងរដ្ឋាភិបាលណាដែលមានឥទ្ធិពលឲ្យ ILO ហ្នឹងណាតាក់ទងជាមួយរដ្ឋាភិបាលណាដែលមានឥទ្ធិពលជាមួយនឹងអាណាកាហ្នឹងដាក់វានៅ ក្នុងដាក់អាតកែវានៅក្នុង blacklist ទៅ ដាក់ទៅឲ្យតែដាក់អាតកែនៅក្នុងប្លាកលីសអានឹងថ្ងៃក្រោយវាស្រួលទេឬក៏ព្យួរឯងតែមិនដោះស្រាយដាក់ឯងចូលនៅក្នុងប្លាកលីសប្រហែលឆ្នាំប្រហែលឆ្នាំដើម្បីកុំឲ្យវា បន្តការរំលោភជិះជាន់គេតទៅទៀតអានឹងជាយោបល់ខ្ញុំឯណានឹងធ្វើកើតទៅកើតមិនកើតឬបងប្អូនសិក្សាពីផ្លូវច្បាប់បន្ថែមទៀតទៅបាទប៉ុន្តែវាត្រូវការចំណាយពេលវេលា ប៉ុន្តែបើយោងទៅតាមអ្វីដែលពឹងទៅលើហ៊ុនសែនណាបើពឹងទៅលើហ៊ុនសែនណាបងសេមយ៉លវ៉ាងបើពឹងទៅលើហ៊ុនសែនណាអានឹងវាមិនដោះឲ្យទេពីព្រោះអីពីព្រោះភៀកហ៊ុនវាបើមិនចឹងមិនមែនអាហេងសួរនឹងវាវាវាវាបកើតពាក្យញុះញង់លៀបពណ៌ទៅ កម្មករអត់ទៅសមាជិកសមាជិកានិងបុគ្គលិកនាការនឹងទេមុននឹងវាធ្វើនឹងណា ឲ្យអាហេងសួរនឹងវាចោតប្រកាន់ហើយស្រ័យតែឃើញអញ្ចឹងពួកអាអាកុំនេះនេះណាបើវាចង់ធ្វើអីមុនណាវាប្រហើបវាហៅវិធីចោតប្រកាន់យើងមុនណាហៅវិធីលៀបពណ៌យើងបន្ទាប់មកបានវាហៅវិធានការចាប់ឃើញគ្រាន់តែអាហេងសួរលៀបពណ៌មិនទាន់ទាំងបានប្រមាណស្រួលបួលផងប្រមាណអាទិត្យស្រួលបួលផងវាចាប់ផ្ដើមអនុវត្តចោតប្រកាន់មកវារកផោះតាំងវាទលួចថតរឿងសម្ងាត់គេ គេគ្រាន់ណា ផ្ញើសារគ្នាទៅវិញទៅមកតាមសម្លេងនឹងវិទ្យុសម្លេងនឹងមកផ្សព្វផ្សាយ2 3ថ្ងៃក្រោយមកបានវាចាប់ដើមអនុវត្តគឺដូចមេអាចោណែអន្ទះបាញ់គ្រប់គ្នាហើយក៏វាអាក្រក់ម៉េះដោះស្រាយឲ្យគ្នាទៅគ្រាន់តែឆ្នាំងបាយប្រជាពលរដ្ឋខ្លួនឯងនៅ Naga 2 300នាក់ពួកអាអាមបាយក្បឿងឯង ដោះស្រាយឲ្យប្រជាពលរដ្ឋខ្លួនឯងអត់បានផងហើយឯងចង់ទៅដោះស្រាយអីភូមិមាដូចមកអាពងក្តោឥឡូវខ្ញុំដាក់សំណួរសួរចឹងខ្ញុំនិយាយចឹងហើយខឹងក៏ខឹងទៅដោះស្រាយតែជីឆ្នាំងបាយបងប្អូននៅនាការប្រមាណបុគ្គលិកនៅនាការប្រមាណនឹងអ្នកហើយដោះស្រាយអត់បានផងហើយនាំគ្នាទៅចាប់ពួកគាត់ដាក់គុកដាក់ច្បាក់ទៅសួរចម្លើយ ហើយឯងចង់ទៅដោះស្រាយអីរឿងភូមិមើលមើលមើលអញសួររបបហ៊ុនសែនទាំងមូលហ្នឹងអញសួរអញក្មេងទេប៉ុន្តែអញនិយាយថាអញសួរដោះស្រាយតែឆ្នាំងបាយបងប្អូនតែ5 600នាក់នៅ ក្នុង Naga ហើយដោះស្រាយអត់បាន ផងហើយមានសិទ្ធអីទៅដោះស្រាយភូមិឲ្យគេត្រូវរើគ្នាមកប្រទេសឥឡូវថាហ៊ុនសែនយកវាភ្លើ ចុះអាម៉ាណែតអានាយករដ្ឋមន្ត្រីអនាគតហើយនឹងវាភ្លើដែរមើលមើលហើយជួយជួយធ្វើម៉េចឲ្យគាត់មានឆ្នាំងបាយរស់3 4 500នាក់ហ្នឹងឲ្យគាត់មានឆ្នាំងបាយហើយជួយគាត់បានអត់ប៉ណ្ណឹងបើហើយជួយប៉ណ្ណឹងមិនបាន ផងហើយចង់ទៅធ្វើតំណាងនាយករដ្ឋមន្ត្រីរកអាបកាច់ងាប់អីហើយហើយអួតពីសញ្ញាបត្រមកពី West Point អារបរយកស្អី បើគ្រាន់តែជីវភាពបងប្អូនប្រមាណ100នាក់នេះមិនមែនជារឿងយោបាយទេហើយអញនិយាយនឹងក៏មិនមែនរឿងយោបាយដែររឿងគាត់ទៅសុំប្រាក់ខែសុំហួសនិយាយរួមគាត់សុំហួសតាមានរឿងយោបាយអាប្រកាច់យកស្អីគាត់ទៅសុំហួសគាត់គាត់ធ្វើនោះគាត់ធ្វើដើម្បីឆ្នាំងបាយទេគាត់មិនមែនធ្វើនយោបាយណាគាត់មិនមែនទៅស្អប់ពួកឯងណាគាត់សុំឲ្យពួកឯងជួយដោះស្រាយឲ្យគាត់ផង ហើយមិនបានពួកឯងអត់ដោះស្រាយហើយបែរទៅជាចាប់ពួកគាត់ចាប់ខាងសហជីពចិត្ត20នាក់បាត់ទៅហើយអានឹងអានឹងគ្រាន់តែរឿងឆ្នាំងបាយអត់រឿងយោបាយផង អាចចំគួត ពួកអាចចំគួតឯងធ្វើអីឈួតឈួតចឹងហ៎បើថារឿងយោបាយពួកឯងខ្លាចហើយរឿងឆ្នាំងបាយសោះពួកឯងខ្លាចដែរដោះស្រាយឲ្យគាត់ដែរឯងខ្លាចស្អីពួកឯងខ្លាចស្អី ខ្ញុំសួរតើពួកឯងខ្លាចស្អីគ្រាន់តែដោះស្រាយឲ្យគាត់នឹងពួកឯងខ្លាចស្អីមើលមើលអាម៉ាណែតអញសួរឯងហើយខ្លាចស្អីអស់ប្រមាណហើយយកលុយជួលមនុស្សឲ្យតាមកំតិចគណៈបកសង្គ្រោះជាតិមួយឆ្នាំមួយឆ្នាំហើយជួលមនុស្សអស់ប្រមាណហើយជួលមនុស្សចិញ្ចឹមពួកអាបំងបាយនឹងចាយលុយរដ្ឋចាយលុយជាតិ ចិញ្ចឹមពួកអបំងបាយនឹងដើម្បីឲ្យបំបែកបំបាក់ខ្មែរនឹងខ្មែរហើយចាយអស់ប្រមាណចុះហើយគ្រាន់តែចំណាយលុយនឹងយកលុយក្រុមហ៊ុននោះផ្ដល់អត្ថប្រយោជន៍ឲ្យគេផ្ដល់ការងារឲ្យគេសម្របសម្រួលជាមួយអ្នកនឹងទៅប៉ុណ្ណឹងហើយដោះស្រាយអត់បានទេរឿងណាការវើមួយសោះហើយដោះស្រាយអត់បានទេហើយបកកឲ្យ ពួកគាត់នឹងសងំនៅធ្វើបាតកម្មអញ្ចឹងពួកឯងដោះស្រាយអត់បានទេអញឆ្ងល់ណាបងបូរិនសូបងប្អូនអញឆ្ងល់ពួកឯងអញឆ្ងល់មែនទែនទេហ្មងហើយនិយាយម៉ាត់ឡើងសិតតខ្លួនឯងនឹងពួកបណ្ឌិតសិតតគណៈបកប្រជាជននឹងសម្បូរបណ្ឌិតណាសិតតរៀនមកពីសាលាទំនើបទំនើបទំនើបអបកាច់ស្អីគាត់ដល់ដោះស្រាយរឿងឆ្នាំងបាយប្រជាពលរដ្ឋចំនួន3 4 500ហើយដោះស្រាយមិនបានផង ដោះស្រាយអត់បានគ្រាន់តែរឿងប៉ុណ្ណឹងឲ្យតដល់មានបាតកម្មអីសិតតែមានគេនៅពីក្រោយខ្នងកន្ទួយមេអបកាច់រឿងបងប្អូនធ្វើបាតកម្មដើម្បីទាមទារប្រាក់អត្ថប្រយោជន៍វាថាមានអ្នកនយោបាយនៅពីក្រោយខ្នងវាទៅជាអញ្ចឹងទៅមកលើកណាក៏ដូចលើកណាដែរកម្មករកម្មការនៃរោងចក្រឲ្យតែគាត់ទៀមទា វាថាមានអ្នកនយោបាយនៅពីក្រោយខ្នងសតកម្មករនឹងធ្វើធ្វើនឹងដើម្បីគណៈបកនយោបាយណែវាទៅជាអញ្ចឹងទៅហើយសួរថាតើអ្នកទៅធ្វើបាតកម្មនឹងសិតតែអ្នកគ្រប់គ្រងអ្នកបកប្រឆាំងឯងមានអ្នកគ្រប់គ្រងវាជាងពាក់កដាលតែប្រហែលនឹងនៅ Naga នឹងគ្រប់គ្រងវាទាំងអស់មិនគ្រប់គ្រងគណៈបកប្រឆាំងទេគ្រាន់តែគ្នាចង់បានប្រាក់អត្ថប្រយោជន៍ប៉ុន្តែអ្នកនៅក្នុង Naga ទាំងអស់ភាគច្រើនមិនសួរគ្រប់គ្រងវានោះ ដល់ពេលរកវិធីលាបពណ៌ថាមានជនបរទេសនៅពីក្រោយខ្នងអញ្ចឹងសហជីពបងប្អូន សហជីពអន្តរជាតិបងប្អូនគិតមើលមើលសហជីពអន្តរជាតិมันមានអន្តរជាតិទៅពហិនហើយអានឹងមិនមែនអត់មានច្បាប់ណា ច្បាប់មានតាច្បាប់ឲ្យមានសហជីពសហជីពគេចងសម្ព័ន្ធនឹងគ្នាបង្កើតសមាគមសហជីពច្បាប់ប្រទេសកម្ពុជាក៏មាន ច្បាប់បានអនុញ្ញាតឲ្យសហជីពនឹងពង្រៀនគ្នាទៅវិញទៅមកមានតែទាំងអស់ហ្នឹងដល់ពេលវាឃើញជួនបរទេសទៅ ពង្រៀនសហជីពនៅស្រុកខ្មែរវាថាមានជួនបរទេស នៅពីក្រោយខ្នងគឺមិនអាបកាច់ហើយបងប្អូនគិតមើលហើយបងប្អូនទៅជឿពួកអានអានផ្ទះភ្លប់ហ្នឹងណាជួនជាតិបរទេសហ្នឹងគាត់ធ្វើការនៅសហជីពគាត់ជួនណាគាត់ធ្វើការខាង ILO ខាង ILO គាត់ជាជនខាង ILO គាត់ទៅពង្រៀនសហជីពនៅស្រុកខ្មែរមានអីខុសគាត់ទៅតាមច្បាប់តា ច្បាប់ស្រុកខ្មែរអនុញ្ញាតតាមានអីខុសឥឡូវមានអីខុសហើយដល់ពេលវាចោលប្រកាន់ចោលប្រកាន់ចោលអញ្ចឹងទៅវាជាប្រហោះសាចោលប្រកាន់ថាអូតាក់តងនឹងជួនបរទេសចុះវារលេះនោះវាមិនចង់ដោះស្រាយវាមិនរលេះរលេះចោលប្រកាន់គេ ហើយដល់ពេលអញ្ចឹងមិនឲ្យយើងខឹងមិនកើតហើយអានឹងខ្ញុំនិយាយអញ្ចឹងទៅវវថាខ្ញុំនឹងអីនៅក្នុងបកដោយសារតែខាងពួកខុសនិកគណៈបកនិយាយចោតអ្នកនឹងថាក្នុងបកគ្នាមានតែបកស្អីឧបមាថាខ្ញុំគាំទ្រគណៈបកផ្សេងមែនប៉ុន្តែពេលដែលគាត់ធ្វើនឹងគាត់មិនមែនធ្វើគាំទ្របកណាគាត់ធ្វើដើម្បីឆ្នាំបាយគាត់តែមើលមើលពូលោកឯងគិតមើលមើលហើយមានអ្នកខ្លះខ្ញុំជឿថា 70%ជាងបងប្អូននៅ ក្នុង Naga នឹងគាំទ្រហ៊ុនសែនអ្នកដែលធ្វើបាតកម្មនឹងខ្ញុំអាចទាយ70%គាំទ្រហ៊ុនសែនបោះឆ្នោតឲ្យហ៊ុនសែនខ្ញុំជឿអញ្ចឹងសាកទៅសួរមើលសួរថាអ្នកអ្នកដែលបងប្អូនដែលទៅធ្វើបាតកម្មទៀមទាប្រាក់អត្ថប្រយោជន៍និងទៀមទាសិទ្ធសហជីពហ្នឹងសួរថាអ្នកនោះគាំទ្រគណៈបពឆាំងទាំងអស់ អត់ទេសិតតែកូនចៅអ្នកគ្រប់គ្រងគណៈបព្វជិជនតែនោះហេតុអីបានជាវាអត់ដោះស្រាយឲ្យវាមានគិតទេ មានគិតរឿងហ្នឹងទេមានគិតថាអ្នកនងគ្រប់គ្រងខ្លួនបោះឆ្នោតឲ្យខ្លួនទេវាមានអត់អត់មាននិយាយទេរដ្ឋដើរតួនាទីជាអ្នកអាញាកដាលនៅចំកដាលនៃកម្មកនិងតកែរោងចក្រ ឥឡូវវាដើរតួនាទីចាប់កម្មករវាយកវាវាដើរតួនាទីវាការពារតកែរោងចក្រវាមកចាប់កម្មករវាមកចាប់សហជីពវាថាគេបង្កញុះញង់ឲ្យមានមូលហេតុអីដែលនាំឲ្យមានការគេប្រមូលគ្នាធ្វើបាតកម្មមើលអញសួរឯងដោយពួកឯងអញ្ចឹងអញសួរពួកឯងមួយម៉ាត់ ហេតុអីបានជាហ៊ុនសែនទៅក្បត់ជាមួយប៉ុលពតទៅនាំយួនចូលមកឈ្លានពានប្រទេសកម្ពុជាប៉ុន្តែហ៊ុនសែនមិនមែនជាអ្នកទៅនាំយួនទេហ៊ុនសែនគ្រាន់តែជាអាឆ្កែរត់ចោលស្រុកឆ្នាំ76 77ទេគ្រាន់តែជាអាឆ្កែរត់ចោលស្រុកនេះហ៊ុនសែនមិនមែនជាអ្នកទៅសង្គ្រោះខ្មែរទេ ជាស៊ីមហេងសំរិនប៉ែនសវណ្ណឯនោះទេដែលកម្រងយួនចិញ្ចឹមពួកនឹងដើម្បីឲ្យមកឈ្លានពានខ្មែរ ណាហ៊ុនសែនគ្រាន់តែជាអាឆ្កែរត់ចោលប៉ុលពតតារត់ចោលប៉ុលពតតាបើនិយាយឲ្យចំ ទៅ ជាអាជនក្បត់ប៉ុលពតទេព្រោះកាលមុនប៉ុលពតដែរនោះអាជនក្បត់ប៉ុលពតគ្រាន់តែប៉ុណ្្នឹងទេកុំនិយាយថាហ៊ុនសែនអីកូនប្រុសក្រមពលឺព្រះច័ន្ទអាចស្អីនោះវាគ្មាន ខ្មេះហ៊ុនសែនអី ទៅ ជួយខ្មែរ ទៅពឹងយួនមកជួយ ខ្មែរបើមិនចង់បើហ៊ុនសែននឹងពិតជា អ្នករត់ទៅពឹងយួនមកជួយខ្មែរមិនមែនហ៊ុនសែនចេញមកអត់មានតំណែងអត់មានអីធ្វើជាបងធំគេ នៅតែធ្វើឆ្កែគេទេហ៊ុនសែនធ្វើជាមេដឹកនាំធំហើយណាក្នុងប្រវត្តិគណៈបកប្រជាជនហ៊ុនសែនជាមនុស្សទីប្រមាណមិនមើលមុននឹងដល់ហ៊ុនសែននឹងជាមនុស្សទីប្រមាណមើលទៅមើលខ្លួនឯងទៅពួកអាគណៈបកប្រជាជនឯងមើលទៅអាណា ជាអ្នកមកសង្គ្រោះប្រជាពលរដ្ឋប៉ុន្តែ ត្រូវសាកល្បងគិតមើលសាកល្បងគិតមើលខ្លួនឯងដឹកនាំអត់កើតស្អីក៏ថាគេបដិវត្តស្អីក៏គេចោទគេថាបដិវត្តស្អីអាបដិវត្តនោះពេញមាត់នៅក្នុងមាត់ពួកឯងមាត់ពួកឯងនោះស្អីក៏សម្បូរបដិវត្តម៉េះមូលហេតុអីដែលនាំឲ្យមានការបដិវត្តមូលហេតុអី ដោយសារមកពីអំពើរបស់ឯងនោះឧបមាថាបើឯងរំលោភគេ គេមិនបបួលគេមិនបបួលគ្នាដើម្បីប្រឆាំងជាមួយនឹងការរំលោភរបស់ពួកឯងបើឯងលួចស្លឹកឆ្នោតគេអ្នកប្រកួតជាមួយឯងនឹងគេមិនឯកភាពឲ្យលួចគេមិនទៀមទាឲ្យឯងរាប់ឡើងវិញហើយដល់ពេលគេទៀមទាឲ្យឯងរាប់ឡើងវិញហៅថាគេបដិវត្តពហៅថាគេចង់ផ្ដួលរំលំ ដោយរឿងគណៈបកសង្គ្រោះជាតិហ្នឹងហែងរំលាយគេចោតគេថាគេក្បត់ជាតិគេតវ៉ាគេប្រឆាំងតបតទៅវិញ ដើម្បីផ្ដាល់ឲ្យឲ្យផ្ដាល់យុទ្ធធម៌ឲ្យគេមកវិញណាហើយចោតគេថាអូទៀមបើគ្មាន ការរំលាយរបស់ពួកឯងមកលើគេទេណារឿងអីដែលគេត្រូវនាំគ្នា ទៅមាតុភូមិនិវត្តរឿងអីដែលគេនាំគ្នាទៅទាមទារយុត្តិធម៌មកវិញ ឯងសាក់គិតមើលមើលមូលហេតុមកពីឯងលាយគេហ្នឹងចោតគេតាប្រេះតាផ្ដាស់ហ្នឹងអាហ្នឹងវិញអញ្ចឹងឥឡូវអញថាខុសហើយត្រូវសំណាងហេងហេងឥឡូវខ្ញុំថាខុសឬក៏ត្រូវរឿងអីក៏វាមានហេតុនិងផលដែរឥឡូវអ៊ំម៉ាតែហេងហេងឯងចុះខ្ញុំចាប់រំលោភប្រពន្ធហេងហេងឯងចាប់រំលោភប្រពន្ធហេងហេងឯង ដល់ពេលហេងហេងឯងដឹងតវ៉ាជាមួយខ្ញុំខ្ញុំមានអំណាចធំជាងហេងហេងឯងខ្ញុំចោតហេងហេងឯងវិញដើមឡើយហេងហេងឯងនឹងគឺជាជនរងគ្រោះប្តឹង ខ្ញុំដោយសារហេងហេងឯងឃើញខ្ញុំរំលោភប្រព័ន្ធហេងឯងផ្ទាល់ណាហេងហេងឯងប្តឹងខ្ញុំដល់ខ្ញុំមានអំណាចជាងខ្ញុំចោតហេងហេងឯងវិញថាអាហេងហេងនេះ អានេះចោតប្រកាន់ខ្ញុំបរិហាគេខ្ញុំ ថាខ្ញុំ រំលោភប្រពន្ធវា តាមពិតខ្ញុំមិនបានរំលោភប្រពន្ធវាទេ ប្រពន្ធវាទេដែលមកស្រឡាញ់ខ្ញុំហេវាតែចេះគេថាប្រពន្ធវាទេដែលមកស្រឡាញ់ខ្ញុំឥឡូវអញសួរ ពេលនោះអាហេងហេងឯងធ្វើម៉េចអានឹងគ្រាន់តែជារឿងប្រៀបធៀបទេណាហេងហេងខ្ញុំមិនប្រមាថហេងហេងឯងទេប៉ុន្តែគ្រាន់តែជារឿងប្រៀបធៀប ដែលខ្ញុំប្រៀបធៀបចឹងអញ្ចឹងមូលហេតុវាមិនដែលសុកសុកហេងហេងឯងមកប្តឹងខ្ញុំវាមិនដែលទេមនុស្សអត់មានរឿងនឹងគ្នារឿងអីដែលហេងហេងឯងមកប្តឹងខ្ញុំវាតតតែរឿងនោះពិតមែនថាហេងហេងឯងបានឃើញខ្ញុំនឹងទៅចាប់រំលោភប្រពន្ធហេងហេងឯងហើយបានហេងហេងឯងប្តឹងខ្ញុំ ដូចគ្នានឹងចឹងដោយសារតែយើងចង់បានយុត្តិធម៌គេរំលាយគណៈបកសង្គ្រោះជាតិគេបំផ្លាញគណៈបកសង្គ្រោះជាតិ ណាការវើវាមិនឲ្យប្រាក់អត្ថប្រយោជន៍វាបញ្ឈប់គេវាមិនឲ្យមានសហជីពមូលហេតុមកពីអាណាការវើនឹងអាមេដឹកនាំណាការវើនឹងវាមិនឲ្យមានសហជីពបានកម្មករតវ៉ាតវ៉ាវាប្រឈប់កម្មករវាប្រឈប់កម្មករកម្មករសុំអត្ថប្រយោជន៍វាអត់ឲ្យអត្ថប្រយោជន៍គេមិនធ្វើកោតកម្មដើម្បីទាមទារយកអត្ថប្រយោជន៍របស់គេ ហើយឯងមិនឲ្យគេឯងយកលុយនឹងតែឲ្យអាសមត្ថកិច្ចអាសមត្ថកិច្ចនឹងវាមកចាប់កម្មករហើយឯងចឹងឯងថាកម្មករខុសឯងទៅកាន់ទៅកាន់ជើង អាមនុស្សទុច្ចរិតអាលីលីឯងនឹងទៅកាន់ជើង អាមនុស្សទុច្ចរិតឯងនឹងអាពោតជាគ្នាឯងឯងអត់កាន់ជើងអ្នកក្រទេឯងកពូចស្អីនឹងអាកពូចថោក ម៉ែឯងកើតមកនឹងខ្លាយជាមហាសេដ្ឋីមែនហើយរងថ្ងៃហ្នឹងឯងជ្រះស្អីឯងនឹងមានជាងគេប៉ុណ្ណាទៅឯងកម្មករគេដូចគ្នាទេឯងនឹងគ្រាន់បើឯងកូនហ៊ុនសែនទេមិនឯងមកកាន់ជើងពួកអាថោកទៀតនោះយើងគ្រាន់តែដើម្បីមករស់មករស់ទេរឿងមិនមែនយោបាយទេណារឿងមិនមែនយោបាយទេបងប្អូនទាំងអស់នោះគ្រាន់តែដើម្បីមករស់មករស់ទេណាអញប្រាប់ឯង ប៉ុន្តែវាមិនឲ្យរស់ស្រួលទៀតហើយដល់ពេលគេងើបឡើង វាថាគេធ្វើបដិវត្តពណ៌ដល់ពេលងើបឡើងវាថាគេនឹងចង់បំផ្លាញវា បើគុំតែវា បំផ្លាញគេរឿងអីគេងើបកលែងណាក៏ដោយ ហើយត្រូវយល់ពួកឯងត្រូវយល់កលែងណាក៏ដោយបើមាន អ្នកជិះជាន់បានមានអ្នកងើបហើយឯងចោតអ្នកងើបថាអ្នកងើបនឹងចង់ផ្ដួលរំលំវា បើឯងកុំជិះជាន់គេគេមិនងើបបើឯងកុំកំតិចគេគេមិនងើបហើយទៅយល់ធម៌ព្រះក៏សំដែងដែរមានហេតុមានផលបើវាគ្មានហេតុវាគ្មានផលទេចឹងហេតុអ្នកណាអ្នកបកហេតុមិនមែនហ៊ុនសែនហើយថាមើលមើលហើយអាទាំងអស់នឹងអត់ហេតុផលហើយទៅគ្រប់ត្រទៅគ្រប់ត្រអារបបហ៊ុនសែនហ្នឹងហើយអត់គ្រប់ត្រកម្មកតា ហើយបងប្អូនកម្មករនឹងគាត់គាត់បាតកម្មទៅតកែនោះតើមានបាតកម្មប្រឆាំងហ៊ុនសែនណាគាត់សុំឲ្យហ៊ុនសែនជួយដោះស្រាយគាត់ទៀតណោះសួរថាអាតកែនោះអ្នកណាទៅចុះអញ្ចឹងមានន័យថាអាតកែនឹងមានន័យថាហ៊ុនសែនអាអ៊ុចលៀបអាឆ្កែមកពូចហែងនេះហែងគិតតែពីរឿងអាចពីរឿងនោមទេក៏ដូចមកអានផ្ទះផ្ទុក អាកាចាស់អត់ដឹងខ្យល់ហើយនេះប្រភ្លឺណាស់ហើយបើមានកូនឯងធ្វើការនៅណាកាដែរមិនស្រួលគេបំផ្លាញកូនឯងទៀតក៏ឯងនៅតែលិតបាតជើងគេដែរក៏ដូចមកអាចោអត់ពូជហើយនឹងគឺវិញចឹងណាហើយនឹងវិញចឹងដោយសារមានតែមនុស្សធនឯងហ្នឹងអាមិនមនុស្សទេឯងដោយសារតែមានសត្វធនឯងហ្នឹងបានវិញចឹងទេអារឿងល្មមល្មមហើយទៅប្រាប់ហ៊ុនសែនទៅ នេះអាមុខរដ្ឋីនេះហើយទៅប្រាប់ហ៊ុនសែនទៅប្រាប់វាទៅល្មមល្មមបានហើយអ្ហ្មិចក៏ចេះតែដើរតែចាប់គេចុងណាអាជួយងិននេះនេះហើយបើថានេះទៅទៅប្រាប់ហ៊ុនសែនណាណាហើយទៅប្រាប់ហ៊ុនសែនទៅឲ្យវាធ្វើល្មមល្មមបានហើយទៅប្រាប់អាម៉ាណែតទៅឲ្យវាធ្វើល្មមល្មមបានហើយក្រៃលោកវាមិនអាចតពូជបាន3តំណ ស្អីចង់ធ្វើឪនាយករដ្ឋមន្ត្រី ចង់ធ្វើជាតានាយករដ្ឋមន្ត្រីគេលោវាមិនបានដល់នងអាបកាច់ណាហើយបើចង់ឲ្យបានដល់នងឯងបើឯងចង់ឲ្យបានដល់នងធ្វើល្អទៅ វាអាចបានដល់ជាតៃចៅទួតទៀតហ៎អាចធ្វើឪពុកនាយករដ្ឋមន្ត្រី ហើយ ធ្វើជាទីតានាយករដ្ឋមន្ត្រី ធ្វើជាតាទួតនាយករដ្ឋមន្ត្រីទៀតឲ្យតែធ្វើល្អហើយបើឯងធ្វើថោកថោកម៉ឹងម៉ឹង ចាំតដល់តាហើយមើលឆាវឆាវហើយមើលរឿងសាមកុកឲ្យឆាវឆាវវាខំប្រឹងធ្វើបាបគេសងប់ កំតិចគេបំផ្លាញគេបំផ្លាញសំបីតមិត្តភ័ក្ដិបងប្អូនវាកំតិចគេទាំងអស់ដើម្បីអីដើម្បីឲ្យគ្រួសារវានឹងបាន ទៅកាន់អំណាចវាបាន កាន់អំណាចបានប្រមាណវាធ្លាប់ធ្វើបាបគេដាក់ប្រមាណចុងបំផុត ស៊ីម៉ាអ៊ីធ្វើដាក់គ្រួសារវាដូចគ្នានឹងវាធ្វើដាក់គ្រួសារគេចឹងដូចអាឆាវឆាវធ្វើធ្វើដាក់គ្រួសារគេចឹងស៊ីម៉ាអ៊ីធ្វើដាក់គ្រួសារអាឆាវឆាវដូចអាឆាវឆាវធ្វើដាក់អ្នកដតីកាលដែលវាធ្វើកន្លងមកបានតែពីតំណកលាស់ទេអាអូនពីតំណកលាស់អាតានឹងងាប់បាត់ទៅឡើងឆាវភីឆាវភីអាយុ36ងាប់ ងាប់ទៅលើកកូនឆៅភីឲ្យឡើងមិនតាន់បានប្រមាណផងស៊ីម៉ាអ៊ីតដើមយករាជបាត់ គ្រប់គ្រងរាជបាត់លទ្ធផលចុងក្រោយលទ្ធផលចុងក្រោយតកូលនគរ3នឹងក្តោបក្តាប់ដោយកូនរបស់ស៊ីម៉ាអ៊ីទាំងអស់អានឹងដោយសារអីហើយគិតមើលមើលហើយគិតមើលទៅហើយស្មានថាហើយស្មានថាកម្មដំណាច់នឹងអមតៈឯង រឿងដែលអមតៈហើយត្រូវយកចិត្តរិះឲ្យបានបើឯងអត់យកចិត្តរិះផងហើយក្នុង នាមឯងជារិះដែរនោះឯងនោះមានសណៈប្រមាណនោះក្នុងនាមឯងជារិះឯងអត់ការពាររិះខ្លួនឯងហើយអត់ការពារឆ្នាំងបាយរិះដោយខ្លួនឯងទេឯងទៅការពារឆ្នាំងបាយហ៊ុនសែនដែលហ៊ុនសែនលួចជាតិដែលហ៊ុនសែនក្បត់ជាតិឯងទៅនាំគ្នាទៅការពារឆ្នាំងបាយហ៊ុនសែនកណ្ដួយមកអាបកាច់ហើយនោះស្អីអា ចេះតែនាំគ្នាទៅការពារឆ្នាំងបាយហ៊ុនសែនគ្រាន់តែឆ្កែហ៊ុនសែនក៏ស៊ីសាច់ជាងពួកឯងណាអ៊ូចលៀបណាក៏ស៊ីសាច់គោសាច់កាក្រន់បើជាងឯងដែរក៏ដូចមានអាភ្លឺឯងអីក៏ភ្លឺមិនចេញមកការពារនឹងឯងបានសាច់ស៊ីដូចឆ្កែហ៊ុនសែននេះហើយស្មានថាឯងនឹងបានសាច់ស៊ីដូចឆ្កែហ៊ុនសែនហើយនឹងមិនបានស្មើឆ្កែហ៊ុនសែនផងអញប្រាប់ឯងទៅ ឆ្កែហ៊ុនសែនអ្នកសាក់5មើលឆ្កែហ៊ុនសែនកន្ទុយមកអបកាច់ឯងនឹងមាន សាក់ប្រមាណមកមើលឯងហើយធ្វើឆ្កែហ៊ុនសែន តាម Facebook ហ្នឹងហើយមានសាក់ប្រមាណហ្នឹងអូមានសាក់ប្រមាណថែទាំឯងតាម Facebook ហ្នឹងឆ្កែហ៊ុនសែនដែលឆ្កែមែនទេហ៊ុនសែនចិញ្ចឹមនៅផ្ទះនោះឮថាផ្កាយមួយអ្នកអ្នកថែទាំឆ្កែហ៊ុនសែនអញប្រាប់ឯងហើយដូចពួកឯងនឹងធ្វើឆ្កែហ៊ុនសែនតាម Facebook ហ្នឹង តើឯងស៊ីឯងមានអ្នកផ្កាយប្រមាណគ្រប់ត្រឯងថែទាំឯងដូចឆ្កែហ៊ុនសែននៅផ្ទះគឺមិនអាចចំគួតឯងអត់ដឹងខ្ចល់អីទេ ពួកឯងហ្នឹងអត់ដឹងខ្ចល់អត់ដឹង លហើយទេ ចេះដឹងតែពីគ្រប់ត្រតែហ្មងចេះដឹងតែពីគ្រប់ត្រតែហ្មងដោយសារអញ្ចឹងហើយបានជាឯងនឹងវាល្ងងចាស់ហើយនៅតែល្ងងប្រភ្លឺគឺដូចមិនអាប្រភ្លឺអញមិនចង់ថាឲ្យឯងទេប៉ុន្តែពួកឯងនឹងវាប្រភ្លឺពេក ឯងទៅមើលដែរបើអញនិយាយនេះនៅក្នុងន័យនយោបាយការពារគណៈបកសង្គ្រោះជាតិណាគណៈបកសង្គ្រោះជាតិណាឯងចេញមកប្រឆាំងអញអញក៏មិនសូវប្រើពាក្យខ្លាំងបានប៉ុន្តែនោះកម្មកកម្មការនី បុគ្គលិកនាការ ដែលគាត់ស្នើសុំប្រាក់អត្ថប្រយោជន៍គាត់ដែលប្រឈប់គាត់ទី1ទី2គាត់ត្រូវការសហជីពហើយរឿងប៉ុណ្ណឹងសោះមិនមែនជារឿងអីរឿងជាតិឯណា មិនជារឿងយោបាយឯណាណាមិនជារឿងយោបាយឯណារឿងឆ្នាំងបាយតារឿងឆ្នាំងបាយប្រជាពលរដ្ឋមនុស្សតែ60នាក់រឿងនាការកាពេកកប៉ុកតូចមួយអាម៉ាណែតនិងហ៊ុនសែនដោះស្រាយអត់បានឲ្យផងចុះអាចង្រៃណានាំគ្នាចង់ទៅដោះស្រាយឲ្យភូមិមាវិបត្តិភូមិមាយកពេលទៅដោះស្រាយឲ្យវិបត្តិភូមិមាឆ្នាំងបាយជន់ជាតិខ្លួនឯងមក2 300នាក់វាអត់ព្រមដោះស្រាយ វាបញ្ជូនគ្នាវាឲ្យមកចាប់បងប្អូនយកទៅដាក់គុកដាក់ច្បាប់ចោតប្រកាន់បងប្អូន ដែលគ្រាន់តែការពីឆ្នាំងបាយគ្រាន់តែសុំឆ្នាំងបាយឲ្យឲ្យឆ្នាំងនឹងមានបាយតែប៉ុណ្ណឹងវាដោះស្រាយអត់បានបងប្អូនខ្ញុំកោតមែនទែនហ្មងខ្ញុំកោតហើយបើខ្ញុំមិនជេរក្បាលវាធ្វើម៉េចខ្ញុំមិនជេរក្បាលវាឲ្យខ្ញុំថាម៉េចឥឡូវហ្នឹង បងប្អូនជួយពិចារណាមើលបើខ្ញុំមិនជេរក្បាលវាឲ្យខ្ញុំថាម៉េចខ្ញុំត្រូវតែជេរក្បាលវាព្រោះខ្ញុំជាម្ចាស់ប្រទេសខ្ញុំមានសិទ្ធិជេរក្បាលវាណាខ្ញុំគ្មានត្រូវការធ្វើជានាយករដ្ឋមន្ត្រីទេបើថាវាមិនចេះដោះស្រាយទេឲ្យវាបកាច់ចុះពីនាយករដ្ឋមន្ត្រីទៅហើយចុះចេញទៅទុកឲ្យគេធ្វើម្ដងបើមិននេះទេឲ្យអញធ្វើ2 3ថ្ងៃបើឯងមិនចេះដោះស្រាយនាការទេឯងយកអញទៅធ្វើនាយករដ្ឋមន្ត្រី2ថ្ងៃទេឯងដោះស្រាយឲ្យចេញអានាការនោះ មិនបាច់2ថ្ងៃផងអញដោះតែ24ម៉ោងឯងឥឡូវឯងជឿសារមើលមើលហើយឲ្យអញធ្វើនាយករដ្ឋមន្ត្រី2ថ្ងៃចាំអញដោះស្រីនាការនឹងឲ្យមើលមិនបាច់ចាំបាច់ធ្វើរាប់ឆ្នាំដោយអាបកាច់ឯងផងអានឹងអញ្ចឹងបងប្អូនគិតមើលហើយវាវាធ្វើដល់ទៅ40ឆ្នាំ គណៈបកប្រជាជនកាន់ប្រទេសដល់ទៅ40ឆ្នាំឲ្យតែប្រជាជនខ្លួនឯងត្រូវការអទៀមទីរឿងដីគាត់ក៏ចោទថាបកប្រឆាំងនៅពីក្រោយខ្នងអាវាទៅលួចដីប្លន់ដី គេ គេទៀមទាហ្នឹងណាដូចជា IC OCIC នោះវាទៅទៀកទៅលួចដីទៅប្លន់ដីប្រជាពលរដ្ឋយកទៅធ្វើពលានយន្តហោះដល់ពេលគេតវ៉ា វាចោតប្រកាន់អីវាប្រក្រាបវាចោតប្រកាន់តវ៉ាយូយូវាចោតប្រកាន់ថាពួកប្រឆាំងហ៎ហើយសេះគ្នាវាដែរហ្នឹងវាទៅមលោបគ្នាវាហ្នឹងវាយូយូវាវាចោតប្រកាន់ដល់បងប្អូនតវ៉ាទៀមទារឿងដីគាត់សោះអត់មានទៀមទារឿងអីទេដោយសារតែវាហ្នឹងទៅយកដីគេ បាន គេទៀមទា បានគេនាំគ្នាសហការគ្នាទៀមទាកន្លែងខ្លះអត់មានអត់មានអឺក្រុម ការពារដីធ្លីផងសមាគមដីធ្លីការពារដីធ្លីផងដល់ពេលវាទៅលួចដិប្លន់ដីធ្លី គេទៅប្រជាពលរដ្ឋចងសម្ព័ន្ធគ្នាដើម្បីទាមទារដីធ្លី ត្រឡប់មកវិញ ស្រាប់តែវាចោទគេថា យើងនឹងបង្កើតតំបន់អបគុំយើងនឹងញុះញង់យើងនឹងអីបើគុំតែមានហេតុវាទៅយកដីគេរឿងអីដែលគេបង្កើតអឺអឺសហជីពគេបង្កើតសម្ព័ន្ធរួបរួមគ្នា ដើម្បីទាមទារបងប្អូនថាមើលមិនចឹង មូលហេតុមកពីពួកវាទាំងអស់ហ្នឹងវាមិនដែលសុកសុកអាណាគេទៅធ្វើបាតកម្មវាមិនចឹងបងប្អូនដូចពួកវាចឹងបើពួកវាដឹកនាំប្រទេសស្រួលស្រួលអាណាទៅជេរម៉ាយវាបើវាធ្វើត្រឹមត្រូវស្មានថាខ្ញុំនឹងមានមានពេលណាទៅជេរម៉ែវាខ្ញុំទៅប្រឹងទៅជេរម៉ែវាទៅស្អីខ្ញុំបានស្អីខ្ញុំប្រឹងនិយាយធ្វើស្អីស្មានថាខ្ញុំមិនចង់និយាយណាស់ ខ្ញុំមានការងារធ្វើខ្ញុំដែរពេលខុសអស់កម្លាំងកំហែងដែរហ្នឹងណាបើគុំតើវាឃើញវាអញ្ចឹងស្មានតែខ្ញុំនឹងចេញមកនិយាយហើយស្មានតែខ្ញុំនឹងចង់ឲ្យវាស្អប់ខ្ញុំប៉ុន្តែវាអាក្រក់ពេកបងប្អូនបើយើងមិននិយាយខ្លះវាមិនកើតយើងត្រូវតែនិយាយណាយើងត្រូវតែនិយាយអានឹងចំណុចនឹងវាអញ្ចឹងអញ្ចឹងហើយបានខ្ញុំចង់ប្រាប់ទៅបងប្អូននឹងឆ្លើយតបទៅពួក CPP ថាហេតុ អ្នកឯងចោតគេលៀបពណ៌ចោតប្រកាន់ចោតបងប្អូននឹងខុសហើយខុសហើយត្រូវដោះលែងពួកគាត់វិញទាំងអស់ហើយកុំឈួតពួកហើយកុំឈួតពួកអាឈួតណាបើឯងកុំឈួតល្អតែឯងឈួតឯងចេះតែមានបញ្ហាអញ្ចឹងបងប្អូនខាងសហជីពអន្តរជាតិទាំងអស់ហ្នឹងត្រូវនាំគ្នាធ្វើញ៉ាត់ ទៅអង្គការអន្តរជាតិជាពិសេសអង្គការសិទ្ធិមនុស្សនៅខាងក្រៅក៏ដូចជាអង្គការ ILO តាក់ទងទៅ ILO ដើម្បីឲ្យ ILO នឹងដាក់ទណ្ឌកម្មអាតកែនឹងឈ្មោះស្អីរួចអាអ្នកភៀវហ៊ុនជាមួយ អាតកែនឹងវាឈ្មោះស្អីវានៅពីក្រោយខ្នងហ្នឹងប៉ុន្តែស៊ើបច្បាស់ហើយថាប៊ុនដានីនៅពីក្រោយខ្នងដែលមានភៀវហ៊ុនច្រើនជាងគេនៅក្នុងហ្នឹងអាតកែជនជាតិស្អីគេនោះវាមានភៀកគុណតិចជាង បុណ្យដល់នេះទេអញ្ចឹងហើយបានជាវាអត់ដោះស្រាយឲ្យសោះនោះរឿងនឹងវាអញ្ចឹងហើយរឿងនឹងវាពាក់ព័ន្ធជាមួយនឹងតកូលហ៊ុនសែនមានអាហ៊ុនម៉ាណែតអីជាដើមនឹងឯងចឹងហើយបានជាអាហេងសួរនឹងវាចេញមកចោតប្រកាន់លៀបពណ៌បដិវត្តពណ៌នោះណាអានឹងគឺវាអញ្ចឹងបងប្អូនមិនបាច់ឆ្ងល់វាទេពួកអានឹងនោះណាអើបើឯងមិនចេះយកចិត្តរះទេឯងចេះតែធ្វើបាបរះអញ្ចឹងឯងស្មានតែយកសរងប៊ីចេងទៅទិញចិត្តរះហ្នឹងឯងស្មានតែទិញគេបាន គេអ៊ឺអាវជាមួយឯងតែមកផ្លែតទេឯងកុំជោបើមិនចង់ទេមិនមែនឆ្នាំ2013ឯងយកសរងប៊ីចេងទៅចែកឲ្យគេគេបោះឆ្នោតឲ្យសំរងស៊ីទេណាគេបោះឆ្នោតឲ្យគណៈបកសង្គ្រោះជាតិទេដោយសារអីនោះគេដឹងគេទទួលយកសរងប៊ីចេងឯងមែនប៉ុន្តែឯងច្រំតែសរងប៊ីចេងនេះទិញសណានៅចិត្តគេបានណាឯងកុំជោហើយកុំជួឲ្យសោះអានឹងបើឯងចង់ដឹកនាំតាមបែបប្រជាធិបតេយ្យពិតប្រកប ប៉ុន្តែបើពួកឯងចង់ដឹកនាំតាមបែបប្រជាធិបតេយ្យคล้ายៗហើយធ្វើអញ្ចឹងធ្វើទៅហើយបើឯងចង់ដឹកនាំបែបកុម្មុយនីសអានឹងឯងធ្វើអញ្ចឹងអញក៏មិនខ្វាត់ដែរបើឯងទៅកុម្មុយនីសទៅតែមកទៅមិនមុខដូចម៉ែអញទេបើឯងទៅកុម្មុយនីសហិតតែល្អហិតតែល្អមែនណាបើពួក CVP ទៅកុម្មុយនីសតែមកអញប្រាប់ឯងហិតតែល្អសម្រាប់ពួកអញអ្នកប្រឆាំងមួយពួកឯង ហិតទៅល្អហើយទៅទៅទៅជាមួយចិនហើយហើយផ្ដាច់ខ្លួននោះរួចហើយប្រកាសប្រទេសកម្ពុជាដាក់ប្រទេសកម្ពុជាជាកុម្មុយនីសបើឯងហ៊ានបើពួកឯងខ្លាំងដូចមែអាខ្លាំងឥតប្រយោជន៍ឯងនឹងខ្លាំងស្អីនៅតែបឡំបកើបឡំបកើប្រជាធិបតេយ្យខ្លាំងខ្លាយហ្នឹងពួកឯងនឹងដែលហ៊ានទៅកុម្មុយនីសហីដែលហ៊ានប្រកាសខ្លួនផ្ដាច់ខ្លួនទៅជាកុម្មុយនីសដោយយួនណាណា អត់ហ៊ានទេបើអញវិញអញចំណាប់ប្រហែលពួកឯងអញប្រកាសផ្ដាច់ខ្លួនចេញពីប្រទេសប្រជាធិបតេយ្យទៅកុម្មុយនីសហ្មងមើលអាបកាច់ណាដែលគ្រប់គ្រងគណៈបកប្រជាជននឹងវាចង់ឃ្លានទៅកុម្មុយនីសហើយទៅទៅទៅកុម្មុយនីសហើយមកពីឋានណាទៅឋាននឹងវិញទៅអានឹងពាក្យចាស់គេថាឯងមកពីកន្លែងណាឯងកើតនៅកន្លែងណាឯងត្រូវទៅងាប់នៅកន្លែងនឹងវិញអញ្ចឹងបើពួកអានឹងវាកើតពីកុម្មុយនីសវាត្រូវដល់ថ្ងៃអង្សារវាពេលដែលវាត្រឡប់ទៅកុម្មុយនីសនឹងឯងវាគ្មានអីក្រៅពីនឹងទេ ប៉ុន្តែវាមិនហ៊ានវាដឹងខ្លួនវាតើវាដឹងខ្លួនវា វាដឹងតែខ្លួនវាអាចងាប់ដោយសារពួកកុម្មុយនីសហ្នឹងវាមិនហ៊ានទៅ ទេ វាបឡំបកៅបឡំបកៅចឹងអាហ្នឹងចឹងហ៎បងប្អូនចឹងបានចង់និយាយខ្លាំងហ៎បងប្អូនខ្ញុំឃើញវាអណោយអាធម្មបងប្អូននឹងពេកណាខ្ញុំឃើញអាណោអាធម្មបងប្អូននឹងពេកណាដូចជាបងអឺបងប្អូនទាំង7 8 9នាក់ដែលចាប់ខ្លួនដែលគេចាប់ខ្លួនទៅនឹង គាត់គាត់តែទៀមទាអីបងប្អូនអើយមិនអ្នកនយោបាយអីគាត់គាត់ទៀមទាឆ្នាំងបាយហ្នឹង មានអ្នកនយោបាយអីគាត់ដោះស្រាយឲ្យគ្នាប៉ុណ្ណឹងដោះស្រាយមិនបានដែរបងប្អូនណាយើងគិតមើលហើយវាចំណាយលុយមកកណោទៅឲ្យចិនទៅអស់ទៅឲ្យវាចំណាយលុយរាប់រាប់លានរាប់ម៉ឺនទៅឲ្យយួនវាចំណាយរាប់ម៉ឺនទៅឲ្យលាវរាប់លានទៅឲ្យលាវលាវគេអត់សុំផងអាអុកញ៉ាខ្លះវាជូនប្រមាណលាននោះ ទៅឲ្យស្រាប់តែកម្មករតែប្រហែល100នាក់វាជួយ កម្មករអត់បានកណ្ដួយមាក់អគិបាញ់អញមិនជេរវាមិនកើតបើមិនជេរពួកវាមិនកើត បងប្អូនគិតមើលវាសុកចិត្តប្រមូលលុយគ្នាទៅឲ្យលាវប្រហែលលានដុល្លារនោះប្រហែលលានបងប្អូន វាប្រមូលលុយទៅឲ្យលាវអានេះមួយលានអានោះមួយលានអានេះមួយលានអានោះមួយលានវាប្រមូលលុយទៅឲ្យលាវបងប្អូនខ្មែរខ្លួនឯងកម្មករខ្លួនឯង តែប្រមាណ100នាក់វាអត់ដោះស្រាយឲ្យគឺដូចមកអាចោណេះហើយបានតែមួយតំណទេឯងគ្មាន បានពីរតំណទេអញប្រាប់ទៅណាបានតែមួយតំណនឹងបានហើយវាគ្រប់គ្រាន់ហើយមួយតំណនឹងវាយូរពេកហើយណាមួយតំណនឹងវាយូរពេកហើយពួកឯងនឹងបានត្រឹមមួយតំណនឹងបានហើយប្រជាពលរដ្ឋខ្មែរគួរតែឲ្យវាតែមួយតំណនឹងបានហើយកុំឲ្យវាតពូជកុំឲ្យវាតពូជអាកូនយួននឹងឲ្យសោះអាម៉ាណែតនឹងវាកូនយួនទេ កុំឲ្យកូនយួនមកដឹកនាំចំនួនហ៊ុនសែនប៉ុណ្ណឹង12លានដុល្លារមនុស្សកំសត់12លានដុល្លារឲ្យគេ ហើយនាំគ្នាឲ្យលុយឲ្យគេគេអត់មកសុំយើងផង នាំគ្នាឲ្យលុយឲ្យគេ10លាន12លានដុល្លារក៏ដូចមកអាប្រកាច់ណាហើយដល់ពេលកម្មករគាត់ទៀមទាឆ្នាំងបាយគាត់ធ្វើការនោះមិនមែនអត់បងពុនណាគាត់បងពុនដែរតា3 400នាក់ វាអត់ដោះស្រាយឲ្យវាទៅចាប់បងប្អូនមើលចឹងមកថានិយាយទៅចេះតែនិយាយទៅបាទខ្ញុំប៉ណ្ណឹងចោះបងប្អូនណាខ្ញុំគេងតិចសិនបាទខ្ញុំទៅមកពីធ្វើការទៅមកពីធ្វើការយាយសូហ្វីទៅមកពីធ្វើការខ្ញុំធ្វើការយប់បាទខ្ញុំធ្វើការយប់ហើយត្រូវគេងពេលថ្ងៃចឹងខ្ញុំអត់មានអីទេខ្ញុំមានតែប៉ុណ្ណឹងហើយបងប្អូនកម្មបុកបុកកលឹកនាការទាំងអស់ ខ្ញុំអត់មានអីជួយបងប្អូនទេខ្ញុំគ្រាន់តែឃើញអាណិតអាសូរបងប្អូនទាំងអស់គ្នាមិនថាបងប្អូនអ្នកចាប់ខ្លួនអ្នកមិនចាប់ខ្លួនទេខ្ញុំគ្រាន់តែមានបេះដូងអាណិតអាសូរខ្ញុំអត់អាចជួយអីបានក្រៅតែពីជួយនិយាយរិះគន់អារបបចោលមកសៀតហ្នឹងទេបាទខ្ញុំអត់មានអីក្រៅពីហ្នឹងទេខ្ញុំអាចជួយរិះគន់ពួកវាប៉ុណ្ណឹងឲ្យពួកវាបានលឺឲ្យពួកវាចេះឈឺចាប់ផងខ្ញុំអាចជួយបងប្អូនបានប៉ុណ្ណឹងហើយនឹងជួយជូនយោបល់បងប្អូនថាបងប្អូនគួរតែធ្វើតាមបែបដូចដែលខ្ញុំបាននិយាយបានមិញហ្នឹងនាំគ្នាធ្វើទៅ បាទនាំគ្នាធ្វើបន្ថែមទៀតបាទធ្វើបន្ថែមទៀតគេចាប់មួយលើកមួយធ្វើជាប្រធានបដោះអាសន្នចាប់មួយលើកមួយទៀតបងប្អូន វាទាល់តែវាចាប់ឲ្យអស់ទាំង300អ្នកនឹងជាតិទៅបានតែជលធ្វើឲ្យធ្វើអញ្ចឹងពីព្រោះយើងអត់មានទៅធ្វើបាបយើងអត់មានទៅធ្វើឲ្យប៉ះពាល់ណាយើងអត់មានទៅធ្វើបាបយើងប្រឆាំងរដ្ឋាភិបាលណាយើងប្រឆាំងអតកែរោងចាក់នេះតាយើងសូមឲ្យគាត់ជួយយើងគាត់មិនជួយយើងគាត់មកចាប់យើងគាត់ទៅជួយតកែអានឹងធ្វើម៉េច ឥឡូវឲ្យគាត់ចាប់យើងទៅឲ្យវាឲ្យគ្រាន់តែដោយសារតែឆ្នាំងបាយរបស់យើងប្រាក់អត្ថប្រយោជន៍របស់យើងហើយនឹងសហជីពរបស់យើងមើលឲ្យវា ធ្វើទៅឲ្យវាធ្វើប្រមាណមាសមេទៅយើងមានខុសច្បាប់ឯណាបងប្អូនអានឹងចឹងបងប្អូនណាសូមអរគុណណាខ្ញុំគ្រាន់តែបានប៉ុណ្្នឹងឯងខ្ញុំអត់មានអីទៀតទេ មានតែអារម្មណ៍អាណិតអាសូរប៉ុណ្្នឹងបាទតែប៉ុណ្្នឹងខ្ញុំសូមអរគុណសូមជូនពរសុខភាពល្អសំណាងល្អហើយសូមឲ្យបងប្អូនបុគ្គលិក Naga ទាំងអស់ ទទួលបានលទ្ធផលល្អនាពេលអនាគតខាងមុខដល់ខ្លីនេះសូមអរគុណសូមជម្រាបលា